កងទ័ពជើងទឹកអ៊ុយក្រែនបានបំផ្លាញនាវាចម្បាំងរុស្ស៊ីនៅកោះពោះមួយនៃប្រទេសអ៊ុយក្រែនសូមស្វាគមន៍លោកលោកស្រីប្រិយមិត្តទាំងអស់ដែលបានមកកាន់គេហទំព័រខ្មែរម្ចាស់ស្រុករបស់យើងខ្ញុំប្រិយមិត្តមនស្សដាប់យុតិមេត្រីការពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022លោកប្រធានាធិបតី Vladimir Putin បានប្រកាសការលុកលុយរបស់ប្រទេស រស៊ីចូលទៅក្នុងទឹកដីអ៊ុយក្រែនហើយរហូតមកដល់ពេលនេះនឹងការប្រយុទ្ធគ្នារវាងកងកម្លាំងប្រទេសទាំងពីរនៅតែបន្តកើតមានឡើងមិនលួសសំបីតែមួយថ្ងៃនៅក្នុងតំបន់មួយចំនួនរបស់ប្រទេសអ៊ុយក្រែនយ៉ាងណាមិញកាលពីពេលថ្មីថ្មីនេះកងទ័ពប្រទេសរុស្ស៊ីបានកំពុងតែ បាញ់ស្ទើរតែឥតលហេតុនៅកងទ័ពអ៊ុយក្រែនខណៈពេលដែលកងទ័ពជើងទឹករបស់អ៊ុយក្រែន ឯនេះបានកំទេចនាវាជើង ទឹករបស់ប្រទេសរុស្ស៊ីនៅកោះពូសមួយដែល ជាជ័យជំនះមួយយ៉ាងធំនៅថ្ងៃនេះសម្រាប់កងទ័ពជើងទឹកអ៊ុយក្រែនបន្ទាប់ពី បានពន្លិចនាវារុស្ស៊ីដែលកំពុងធ្វើការដឹកជញ្ជូនក្របរំសេវនិងកងទ័ពរបស់ខ្លួនទៅកាន់កោះពូសនេះ បើតាមអវ័យដែលកងទ័ពជើងទឹកអ៊ុយក្រែនបានបញ្ចេញវីដេអូដ៏អស្ចារ្យនៅលើបណ្ដាញផ្សព្វផ្សាយសង្គមគូបញ្ជាក់ផងដែរថា ការវាយប្រហារលើទូករុស្ស៊ីនេះគឺស្ថិតនៅចំកណ្ដាលសមុទ្រនៅពេលដែលនាវារបស់រុស្ស៊ីធ្វើការដឹកជញ្ជូនសភាវុធនិងទាហានចេញពីកងនាវាសមុទ្រខ្មៅទៅកាន់កោះពួកនៅពេលនេះផងដែរ ការវិស្ម័បានកើតឡើងបន្ថែមពីនេះទៅទៀតនាយកតំណាក់តំណងយុទ្ធសាស្ត្រកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែនបាននិយាយថាដោយសំអាងទៅលើវីដេអូដែលបានបង្ហាញពីទស្សនវិជ្ជាពីលើអាកាសនៃកំជ្រួចពីរគ្រាប់ដែលបានធ្វើការវាយប្រហារទៅលើនាវារុស្ស៊ី មួយវិញទៀតនាវារបស់រុស្ស៊ីត្រូវគេជឿថាចម្ងាយប្រមាណជា19ម៉ាយភាគខាងកើតនៃកោះពូដែលបណ្ដាលឲ្យមានការផ្ទុះគ្រាប់ភ្លើងលើពីនេះទៅទៀតលោកម៉ែតបាននិយាយថានេះគឺជាលើកទី1ហើយដែលអ៊ុយក្រែនបានវាយប្រហារលើនាវារុស្ស៊ីជាមួយនឹងប្រ ប្រភេទក្របបែកប្រឆាំងនាវា Hotspot ដែលគ្រប់គ្រងដោយលោកខាងលិចសូមរំលឹកឡើងវិញថា ប្រទេសលោកខាងលិចបានផ្ដល់កម្ចួច Hotspot ជាច្រើនដែលទៅកាន់អ៊ុយក្រែនខណៈពេលដែលប្រទេស ដាណម៉ាកបាននិយាយថាពួកគេកំពុងពិចារណាបញ្ជូននាវាមុជទឹកឬអាវុធតាមដានប្រតិកម្មយោធាតាមប្រព័ន្ធអ៊ីនធឺណិតទៅប្រទេសអ៊ុយក្រែនមួយវិញទៀតកងទ័ពជើងទឹកអ៊ុយក្រែនអះអាងថាកងកម្លាំងរបស់ខ្លួន បានបំផ្លាញនាវាសង្គ្រោះ Vasily Black របស់រុស្ស៊ីខណៈពេលដែលវាបានធ្វើដំណើរទៅកាន់កោះពស់ចំណែកឯអភិបាលអូរីសា បានគ្រប់គ្រងយ៉ាងខ្លាំងចំពោះការវាយប្រហារដែលជោគជ័យរបស់កងទ័ពជើងទឹកអ៊ុយក្រែនលើកប៉ាល់រុស្ស៊ីដែលគាត់បានបង្ហោះទៅលើបណ្ដាញសង្គមបើយើងក្រឡេកទៅមើលសកម្មភាពដែលបានកើតឡើងចំពោះនាវារបស់រុស្ស៊ីម្ដងទៀតនៅពេលព្រឹកព្រលឹមនៅខាងក្នុងសមុទ្រខ្មៅ មានទូក្តោងនៃកងនាវាមុជទឹកខ្មៅបានរងការវាយប្រហារដោយកំជ្រួចរបស់អ៊ុយក្រែនខណៈពេលដែលនាវានេះកំពុងដឹកបុគ្គលិកនិងអាវុធយុទ្ធភ័ណ្ឌរបស់ខ្លួនទៅកាន់កោះពួរទោះបីជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះកងទ័ពជើងទឹករុស្ស៊ីបានរក្សាភាពស្ងៀមស្ងាត់ចំពោះស្ថានភាពកប៉ាល់ដែលរងការវាយប្រហាររបស់ខ្លួនខណៈដែលវីដេអូនៅតែមិនត្រូវបានគេផ្ទៀងផ្ទាត់ថានាវា Westerleblad ត្រូវបានបម្រើការនៅក្នុងកងនាវាសមុទ្រខ្មៅ របស់រុស្ស៊ីតាំងពីឆ្នាំ1000សូមអធិស្ឋានតាំងពីឆ្នាំ2017យ៉ាងណាមិញគូបញ្ជាក់ផងដែរថាកោះពួររបស់ប្រទេសអ៊ុយក្រែន បានក្លាយជាសមរភូមិដ៏ក្តៅសំខាន់មិនចាញ់នៅក្នុងតំបន់សមុទ្រខ្មៅនោះប៉ុន្មានទេ ហើយដើមដំបូងនៃចំនួននៅក្នុងតំបន់កោះពូបានចាប់ផ្ដើមចេញការវាយប្រហារបន្ទាប់ពីការលិចនាវាម៉ូស្កូវកាលពីខែមុន ដែលរុស្ស៊ីបានអះអាងដំបូងថាបណ្ដាលមកពីការផ្ទុះក្របរំសើវដែលនាំដោយព្យុះនេះកើតឡើងនៅកពូខណៈដែលប្រមុខការពារជាតិអ៊ុយក្រែនបានអះអាងថារុស្ស៊ីបានចាញ់យុទ្ធសាស្ត្ររួចជាស្រេចទៅហើយក្នុងសង្គ្រាមនៅអ៊ុយក្រែនហើយឥឡូវនេះកំពុងធ្លាក់ក្នុងអំណាចដោយប្រមុខជាមួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនម្យ៉ាងវិញទៀតលោកនាវាឯករុស្ស៊ីបាននិយាយនៅថ្ងៃទី22នេះថា រុស្ស៊ីកំពុងរងការខូចខាតបង់យ៉ាងធ្ងន់ធ្ងរនិងអស់កម្លាំងទ័ពនិងកំជ្រួចទំនើបជាច្រើននេះបើយោងតាមបញ្ជាការដ្ឋាន ប្រតិបត្តិការភៀកខាងត្បូងរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន ទោះបីជាស្ថានភាពនៅក្នុងតំបន់នេះនៅតែបន្តតានតឹងប៉ុន្តែប្រទេសអូរ៉ូស៊ីនៅតែមានស្ថិរភាពក្នុងការបន្តអនុភាពរបស់ខ្លួននៅតាមខ្សែការពាររបស់សត្រូវម្យ៉ាងទៀតអូរ៉ូស៊ីក៏មិនបានបង្កើតក្រុមការងារការវិប្រហាថ្មី និងមិនធ្វើសកម្មភាពអ្វីនោះទេប៉ុន្តែយោធារុស្ស៊ីនៅតែបន្តបាញ់មីស៊ីលនៅមីស្កូវនៅព្រឹកថ្ងៃទី17មិថុនាកន្លងទៅនៅក្នុងឆ្នាំ2022ដោយកំជ្រួចចំនួន2 ទៅលើកងទ័ពអ៊ុយក្រែនកាលពីពេលថ្មីថ្មីនេះដោយបានវាយប្រហារសង្កត់ចំនួន2នៃប្លុកអាផាន់មិនរថយន្តឯកជនរោងចក្រឧស្សាហកម្មនិងផលិតកម្មជាច្រើនត្រូវខូចខាតនេះបើតាមសេចក្តីរាយការណ៍របស់ជនស៊ីវិលអ៊ុយក្រែនថាការវាយប្រហាររបស់រុស្ស៊ីបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន1នាក់និងរបួស5មួយនាក់រួមទាំងការ ការងារជួយសង្គ្រោះផងដែរសូមប្រិយមិត្តកុំភ្លេចជួយ Subscribe និងរូបកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីថ្មីពីចាស់ទំព័រខ្មែរម្ចាស់ស្រុករបស់យើងខ្ញុំសូមជួបគ្នានៅក្នុងប្រតិបត្តិព័ត៌មានបន្ទាប់សូមអរគុណ